ជំរាបសួរអតិថិជនទាំងអស់គ្នានៅនេះនឹងខ្ញុំចង់បណ្ដទូដៃសុវត្ថិភាពរបស់ខាងយើងដែលយើងនាំចូលពីរោងចក្រផ្ទាល់នេះគឺម៉ាកកូវីដែលយើងនឹងណែនាំបងប្អូនពីអត្ថប្រយោជន៍និងគុណសម្បត្តិនៃទូដៃខាងខ្ញុំបន្តិចទៀតណាអឺសម្រាប់ម៉ាកកូវីនេះគឺយើងនាំចូលពីរោងចក្រផ្ទាល់មកតែម្ដងដោយក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងសម្រាប់ម៉ាកកូវីនេះគឺយើងមានចាប់ពី45គីឡូដល់600គីឡូសម្រាប់ទូដែលខ្ញុំនឹងបង្ហាញបងប្អូនបន្តិចទៀតហ្នឹងគឺទម្ងន់របស់វា100គីឡូ 100គីឡូនេះគឺកំពុងតែពេញនិយមនិងលក់ដាច់ខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំអញ្ចឹងសម្រាប់ទេ100គីឡូដែលយើងបង្ហាញបងប្អូនទៅទៀតនេះទូដៃខាងខ្ញុំគឺយើងអាចការពារកម្ដៅភ្លើងបាន2ម៉ោងនៅសីតុណ្ហភាព1037អង្សាសេអញ្ចឹងលក្ខណៈពិសេសដែលខ្ញុំហ៊ាននិយាយថាវាអាចការពារកម្ដៅភ្លើងបានហ្នឹងបើទូខាងយើងគឺយើងធ្វើឡើងពីដែកអ៊ីសូឡង់និងស៊ីម៉ង់ហើយសម្រាប់ដែករបស់យើងគឺមាន2ជាន់ អឺមានជាន់លើនិងជាន់ខាងក្នុងអញ្ចឹងសម្រាប់កណ្ដាលវាគឺយើងបាញ់បញ្ចូលនៅអ៊ីស៊ូឡង់និងស៊ីម៉ង់ដែលអាចការពារកម្ដៅភ្លើងបាន2ម៉ោងនៅសីតុណ្ហភាព1037អង្សាសេហើយមួយទៀតសម្រាប់ខាងក្នុងរបស់ទូដៃខាងយើងដែលយើងនិយាយថាអាចការពារកម្ដៅភ្លើងនោះវាមាន3ជាន់វាមានជាន់ទី1 ទី2និងទី3អញ្ចឹងក្នុងករណីមានភ្លើងឆេះបណ្ដាភ្លើងរបស់វានឹងចូលម្ដងមួយជាន់ម្ដងមួយជាន់នេះវាមានកលឹករបស់វាអញ្ចឹងណាចូលម្ដងមួយជាន់ម្ដងមួយជាន់រហូតដល់ជាន់ទី3ទៅវាអាចធ្វើឲ្យឯកសារនឹងសម្ភារៈនៅខាងក្នុងបងប្អូនមានបញ្ហាបានសម្រាប់ទូដៃខាងយើងវាធន់ជាមួយនឹងការគាស់និងករណីចរកម្មផ្សេងផ្សេងយើងនិយាយបែបនេះដោយសារគ្រឿងមានកលឹះកលឹងជើងវិញទោះបីជាពាក្យទ្វារទៅនេះនៅខាងក្រៅក៏ដោយក៏អត់ជើង បញ្ហាឬហានិភ័យដែរដោយសារយើងដាក់ទៅជាធ្វើនៅខាងក្រៅហ្នឹងដើម្បីបងប្អូនអតិជននៅតាមខេត្តបើសិនជាមានបញ្ហាអីអត់ចង់អឺយកទាំងទូមកបងប្អូនគាត់ទៅដកទ្វារមកក៏បានដែរហើយមួយទៀតគោលដៅខាងខ្ញុំគឺយើងមានកលឹះកលងជុំវិញមានខាងលើខាងខាងហើយយើងមានខាងក្នុងរបស់វានេះនេះកលឹះរបស់វាគឺធំធំខ្លាំងមែនតើមានកលឹងជុំវិញអញ្ចឹងឧទាហរណ៍ថាគេកាត់ត្រចៀកទ្វារអ្នកទាំងអស់គ្នាបាច់វាធ្វើទៅដៃវា ពេលដែលពីកតិជាទ្វាទូនេះដាច់ក៏កើតអាចធ្វើឲ្យយើងបានដែរដោយសារនៅខាងក្នុងយើងមានកលឹកកន្លងជុំវិញហើយកលឹករបស់វាធំធំមែនតើហើយសម្រាប់ទូដៃខាងខ្ញុំចាប់ពី45គីឡូដល់600គីឡូគឺមានកលឹកកន្លងជុំវិញលើគ្នា ហើយមួយទៀតសម្រាប់100គីឡូនេះខាងក្នុងយើងមានធ្នូមានតេ អញ្ចឹងសម្រាប់ធ្ងោយើងអាចសេរីតាមតម្រូវការបានហើយចំពោះទូយើងគឺយើងមានសោទាំងអស់3ឈុតយើងមានសោកែកមួយយើងមានសោកែកសោសម្រាប់ចាក់លុកដៃទ្វារនៅខាងមុខនេះនេះយើងមានសោសម្រាប់ចាក់លុកដៃទ្វារនៅខាងមុខនេះបើក្នុងករណីយើង ចង់បានសុវត្ថិភាពបន្តទៀតយើងលុកលេខកូដហើយយើងមានសោសម្រាប់លុកនេះទៀតទោះបីគេជំនួយកូដអ្នកទាំងអស់គ្នាត្រូវគាត់គឺអាចធ្វើអីទៅយើងបានដែរហើយយើងមានជាសោដើម្បីជំនួយអ្នកទាំងអស់គ្នានៅពេលដែរផ្លេចលេខកូដឬមួយក៏បញ្ហាអីបទាន់ចង់បើកធ្វើទៅអាចប្រើជាមួយនឹងសោសម្រាប់ចាក់បាច់លេខកូដនេះដែរសម្រាប់ចាក់បាច់លេខកូដនេះយើងប្រកបនៅខាងក្រោយថ្មនេះយើងប្រកបនៅខាងក្រោយថ្មនេះហើយថ្មយើងយើងដាក់នៅខាងមុខងាយស្រួលក្នុងការបដូរមែនតើនៅពេលដែលយើងអស់ថ្ម នៅពេលដែលយើងអស់ថ្មយើងចង់កោថ្មអីគឺអាចបដូរបាននៅខាងមុខនឹងតែម្ដងអញ្ចឹងគាត់មកយើងចាក់ខ្សែនេះកាច់កលឹះវាជុំហើយយើងកាច់ជាមួយនឹងសោនេះអត់ទ្វារនេះគឺអាចបើកបានតែបើយើងលុកសោនេះតោះតែយើងអានលុកសោមកវិញគឺយើងអាចទ្វារទុកបើកទ្វារទូបានហើយសម្រាប់ទូដែកប្រភេទថ្មដែល support ជាមួយវាគឺជាប្រភេទថ្ម Panasonic ឬ A កលាំង Panasonic ឬ A កលាំងហើយ បើយើងដាក់555ធម្មតាគឺវាអត់កាន់ថ្មទេមិនថាទៅដៃខាងឬខាងគេទេតើតែអ្នកទាំងអស់គ្នាដាក់ប្រភេទថ្មដែលល្អជាង555ទៅវាកាន់ថ្មបានល្អហើយប្រើទៅគឺធំបានល្អខ្លាំងមែនតើវាអត់ធ្វើឲ្យជើងថ្មរបស់ទូហ្នឹងវាមានចេញឡើងចេះឡើងអីចឹងណាអញ្ចឹងបើយើងដាក់ថ្មល្អជាង555វាមានគុណសម្បត្តិនិងលក្ខណៈពិសេសល្អវាអាចធន់នឹងកាន់ថ្មបានល្អអញ្ចឹងសម្រាប់ ទៅដៃសវត្ថិភាពមកកូនវាខាងនោះគឺយើងមានលក្ខណៈពិសេសទាំងអស់នោះបើសិនជាអ្នកទាំងអស់គ្នាមានតម្រូវការអាចតេតតមកយើងបានហើយជាមួយនឹងតម្លៃរបស់ខាងយើងគឺយើងធានាជូនទាំងតម្លៃនិងគុណភាពមួយទៀតខ្ញុំភ្លេចប្រាប់ទៅដៃខាងយើងគឺយើងមានការធានាជូន2ឆ្នាំសម្រាប់បងសាជិបលេខនេះយើងធានា2ឆ្នាំទៅធានាទៅលើទូទាំងមួយតែយើងផ្ដោតសំខាន់ជាងគេទៅលើប្រព័ន្ធសាររបស់ទូបើអ្នកទាំងអស់គ្នាមានបញ្ហាអី ពេលយើងមាន spare part original ពីរោងចក្រមកទាំងអស់តែម្ដងពួកអីយើងជាប្រភេទក្រុមហ៊ុនដែលនាំចូលមកផ្ទាល់អញ្ចឹងរាល់ spare part របស់ទូដៃខាងយើងគឺយើងមានទាំងអស់អ្នកទាំងអស់គ្នាមានបញ្ហាអីអាចតាក់ទងមកយើងបានមិនថា2ឆ្នាំឬមួយក៏លុះនឹងទេបើមានបញ្ហាអីអាចតាក់ទងមកយើងបានយើងដោះស្រាយជូនអ្នកទាំងអស់គ្នាដោយពេញចិត្តនិងក្តីរីករាយពីយើងតែម្ដងសម្រាប់ក្រុមហ៊ុនរបស់ខ្ញុំគឺយើងផ្ដោតសំខាន់ជាងគេទៅលើសេវាកម្មអឺ service របស់យើងបើអ្នកទាំងអស់គ្នាមានបញ្ហាអីអាចតាកតងមកបានណាមិនថាអតិជនចាស់ឬមួយក៏អតិជនថ្មីទេអញ្ចឹងសម្រាប់លក្ខណៈពិសេសរបស់ខាងខ្ញុំទៅដៃខាងខ្ញុំគឺយើងមានទាំងអស់ហ្នឹងខ្ញុំអរគុណនិងជម្រាបលាអតិជនដែលបានជឿជាក់និងស្រឡាញ់នៅផលិតផលរបស់ខាងខ្ញុំកន្លងមកអរគុណច្រើន